បាទសួស្តីអ្នកទាំងអស់គ្នាតោះយើងថ្ងៃនេះមកមើលអត្តបទដែលក្តិចថ្មីថ្មីក្តៅក្តៅតែម្ដងតើតូនទៅនឹងសម្ដេចតេជោហ៊ុនសែនបានបញ្ជាឲ្យដាក់កំហិតក្នុងការធ្វើដំណើរក្នុងទូទាំងប្រទេសតែម្ដង តើយើងមកមើលអត្ថបទនេះទាំងអស់គ្នាដំណឹងបន្ទាន់សម្ដេចតេជោបញ្ជាដាក់កំហិតធ្វើដំណើរក្នុងប្រទេសចាប់ពីម៉ោង12យប់ថ្ងៃទី9ខែមេសាដល់យប់ថ្ងៃទី16ខែមេសានេះតទៅ ក្នុងគោលដៅបង្ការនិងទប់ស្កាត់ការរាតត្បាត COVID-19 សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃទី9ខែមេសានេះបានចេញបទបញ្ជាស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសចាប់ពីម៉ោង12យប់ថ្ងៃទី19ខែមេសាដល់យប់ថ្ងៃទី16ខែមេសា ដើម្បីសុវត្ថិភាពរបស់ជាតិ។ និងជីវិតរបស់ប្រជាពលរដ្ឋខ្ញុំពុំមានជំរឿអ្វីឲ្យល្អជាងការចេញបទបញ្ជាបែបនេះទេបរិសិនបើមាន ច្បាប់គ្រប់គ្រងក្នុងប្រទេសគ្រាអាសន្នប្រហែលជាច្បាប់នេះត្រូវយកមកអនុវត្តនេះពេលនេះជាសំណេររបស់សម្ដេច ហ៊ុនសែន ក្នុង Facebook ខ្លួន ដោយសម្ដេចសំការយោគយល់ពីជនរួមជាតិក្នុងគ្រាដ៏លំបាកបទបញ្ជារបស់រាជរដ្ឋាភិបាលផ្ដោតទៅលើការហាមឃាត់ការធ្វើដំណើរនៅក្នុង ប្រទេសប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញពីរាជធានីចូលរាជធានីការធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត ការហាមឃាត់នេះត្រូវបានធ្វើឡើង ត្រូវបានលើកលែងចំពោះការដឹកជញ្ជូន ទំនិញគ្រប់ប្រភេទរថយន្តនិងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការទាំងថ្នាក់ជាតិនិងក្រមជាតិក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃករណីលើកលែងផ្សេងៗទៀត ដូចជាមធ្យោបាយធ្វើដំណើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរថយន្តពន្លត់អគ្គិភ័យរថយន្តបម្រើសេវាដឹកជញ្ជូនសម្រាមនិងកាកសំណល់ ការជញ្ជូនកម្មករទៅកាន់កន្លែងការងារតាមរោងចក្រសហគ្រាសដែលត្រូវតែមានប័ណ្ណអនុញ្ញាតនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុត ហើយមិនឲ្យលើសពី4នាក់នោះឡើយបាទតើអ្នកទាំងអស់គ្នាយល់ដល់ណាដែរចំពោះអត្ថបទព័ត៌មាននេះ បើចូលចិត្តឬក៏មានមតិអីអាច comment នៅខាងក្រោមជួបគ្នានៅវីដេអូក្រោយៗទៀតតកតងទៅនឹងដំណឹងថ្មីថ្មីបន្ទាន់តែម្ដងពីព្រោះប្រទេសយើងកំពុងតែស្ថិតនៅក្នុងគ្រាអាសន្នធំដែរហើយអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត